សិលមិញខ្ញុំធ្វើវីដេអូខ្លីអញ្ចឹងទៅគាត់បានមកឆែកទៅសាភ្លៀងហើយពេលដែលយើងបើកខ្លាំងទៅខ្មុំវាប្លន់គ្នាក៏ខ្ញុំអត់បានមកឆែកទូដែលដូចខ្ញុំបាននិយាយទេឥឡូវខ្ញុំមកឆែកទូមេរៀនរបស់យើងឡើងវិញដោយសារជ្រុញនេះក៏បងប្អូនអាចបាទអាចដឹងដែរអំពីរបៀបនៃការពង្រួមពូជខ្មុំបាទអញ្ចឹងអឺឥឡូវខ្ញុំបើកគម្របដូចដែលខ្ញុំបានជម្រាបបងប្អូនអញ្ចឹងគឺយើងអឺ រកមើលបាទស្ដាច់ថាតើវាមាននៅក្នុងនឹងអត់បាទនោះខ្មុំដែលខ្ញុំយកមកបោកបាទមេឃុំដែលខ្ញុំយកបោកណាហើយម្សិលមិញហ្នឹងខ្ញុំមើលទៅសភាពវាវាអត់តន់ទទួលស្គាល់អឺទទួលស្គាល់ឡែងនេះហ្នឹងទេ បាទមូលហេតុដែលអត់ទទួលស្គាល់ហ្នឹងហើយដែលខ្ញុំអត់តន់ឡែង វា បាទណាអញ្ចឹងបងប្អូនអាចមើលពីលក្ខណៈបាទនេះអញ្ចឹងខ្ញុំដាក់វា2ថ្ងៃហើយណាបាទម្សិលមិញ គឺវារោមខ្នាប់មែនតើ បាទវារោមខ្នាប់យើងចុចចេះទៅវាអត់ចេញទេណាចឹងលក្ខណៈនៃការស្គាល់បើយើងដាក់ដៃចេះទៅបើសិនជាវាអត់ចេញបាទវានៅខ្នាប់នៅនឹងបាទវាមានន័យថាវាមិនស្គាល់ទេប៉ុន្តែបើសិនជាវាចេះវាស្គាល់ហើយបាទហើយម្សិលមិញហ្នឹងបើទៅរត់រត់មួយបាត់បាទរត់ចោលជួមួយបាត់គេឥឡូវខ្ញុំនឹងធ្វើការលេង បាទលេងស្ដាច់ហ្នឹងហើយបាទអញ្ចឹងឥឡូវខ្ញុំឆែកសិនបាទខ្ញុំឆែកមើលសិន ហើយប្រកាសថានៅទីនេះគឺគ្មានអឺស្ដាច់មួយទៀតទេណាបងអូខេបាទឥឡូវយើងឆែកមើលថាតើនៅទីនេះគឺវាប្រកាសថាគ្មានស្ដាច់មួយទៀតទេណាដោយសារអីកាលណាវា ស្វមបងប្អូនវារត់មកចូល ទូយើងអញ្ចឹងវាអនុញ្ញាតញ៉ៃបាទមិនដឹងជានរណាគ្រប់គ្រងនរណាបានទេណាអូខេឥឡូវខ្ញុំដាក់កាមេរ៉ានៅខាងគៀននេះនេះបងប្អូនមើលអានេះបាទនេះនេះបាទប្រហែលជាមេនៅទីហ្នឹងយ៉ាងមើលទៅ បាទមើលទៅខ្នាប់សង្ស័យណាបាទនេះរោមលំដុំឥឡូវចាំមើលមើលវានៅនឹងអត់អូនេះបាទមានមេមួយទៀតមែននេះមេបាទនេះបាទនេះមានមេមួយទៀតមែនបាទអូយពងអារោមហើយអូខេបាទទូនឹង មានមេមួយទៀតបងប្អូនណានេះនេះនេះនេះឃើញទេឥឡូវទៅចាប់ចេញបាទអានេះក៏រោមក៏កនេះ ខេឥឡូវយើងចាប់វាចេញសិនតែអញ្ចឹងទេវាតិចគ្នាងាប់អស់អូខេបាទបងប្អូនបាទមេនេះបាទគឺខ្ញុំមកដាក់វាទេបាទខ្ញុំនឹងរកទូផ្សេងដាក់ណាដោយសារយើងមានមេមួយហើយហើយសង្ឃឹមថាបាទបាទសង្ឃឹមថាកម្មករវានឹងទទួលស្គាល់បាទបងប្អូនឃើញណានេះនេះប៉ុន្តែវាដូចជាមិនទាន់ទទួលស្គាល់100%ទេបាទឃើញវារោមផងអីផងណាអញ្ចឹងយើងទុកមេនឹងនៅទីហ្នឹងបាទហ្នឹងគឺជាមេដែល អឺនៅក្នុងទូហ្នឹងបងប្អូនដែលមុនស្វមណាបាទមុនស្វមគេជូគេទូមេរៀនហ្នឹងហើយបាទអញ្ចឹងមានមេមួយហើយដល់ពេលដែលវាហើរចូលមកអឺមេហ្នឹងអត់បានងាប់ទេបាទចាំមើលឥឡូវយើងរកមើលទៀតថាតើវាមានមេមួយទៀតឬក៏អត់បាទប្រហែលជាមេភីរីម៉ូននោះមេនោះខ្លាំងជាងវាទទួលស្គាល់មេនោះហើយមេនេះវាមិនសូវទទួលស្គាល់បងប្អូនណាបាទនេះ នៅខ្ញុំរកមើលព្រោះអីស្វមកណាស្វមវាមានមេរបស់វាមួយវាដែលវាហើរចូលក្នុងទូហ្នឹងអញ្ចឹងណាបាទអញ្ចឹងបើសិនជាចែកដនមេនឹងវាអត់ងាប់ទេបាទមេថ្មីបើយើងវាអត់ងាប់វាអាចនៅក្នុងទូហ្នឹងអញ្ចឹងណាបាទហើយមិញដូចជាឃើញស្នាមវាបន្តពូជហើយណាឥឡូវយើងមើលសិនបាទយើងមើលសិនបាទអញ្ចឹងហើយបាទមិនសមមិញពេលដែលខ្ញុំដាក់ទៅវាអត់ទទួលស្គាល់ណាបាទវាអត់ទទួលស្គាល់ទេ អូខេបាទថ្ងៃនេះគឺខ្ញុំបង្ហាញបងប្អូនបណ្ដិចបាទនេះគឺទូដែលបំបែកថ្មីបងប្អូនបាទអញ្ចឹងថ្ងៃទី13នេះ បាទថ្ងៃទី13នេះខ្ញុំដាក់បាទចាប់ដើមដាក់ហើយថ្ងៃទី19នេះខ្ញុំឆែកឥឡូវនេះគឺមេវាចាប់ដើមពងហើយបាទអញ្ចឹងអីបូកទៅគឺ6ថ្ងៃបាទ6ថ្ងៃក្រោយអឺពេលដែលមេវាញាស់គឺក្នុងកំឡុងពេលហ្នឹង មេវាក៏ចាប់ដើមពងណាអូខេបាទហ្នឹងទូនេះមួយ បាទទូនេះមួយដែរបាទទូនេះបាទទូនេះមួយដែរណាបាទពងហើយបាទនេះបាទអញ្ចឹងនេះគឺជាមេរៀនមួយដែលបងប្អូនអាចដឹងដែរណាដោយសារពេលដែលយើងដាក់ស្ដាច់ក្រោយ6ថ្ងៃនិយាយទៅក្នុងរយៈពេលមួយអាទិត្យក្នុងកំឡុងពេលមួយអាទិត្យបាទយ៉ាងយូរ10ថ្ងៃក្រោយក្រោយពេលដែលដាក់ស្ដាច់ គឺមេនេះចាប់ដើមបងហើយមេនេះបាទទូនេះគឺជាទូដែលខ្ញុំធ្វើមេរៀនណាឲ្យបងប្អូនបានឃើញបាទឥឡូវនេះក៏ខ្ញុំបោកពីម្សិលមិញឥឡូវមេហ្នឹងក៏ចាប់ដើមពងដែរណាបាទពងអស់ហើយហើយនោះដាក់ថ្ងៃទី13ដែរបាទពងដែរបាទពងអស់ហើយបាទពងអស់ហើយណាអូខេបាទអញ្ចឹងអីបាទអញ្ចឹងអីនេះគឺជាព័ត៌មានបាទសម្រាប់បងប្អូនឲ្យបងប្អូនជ្រាបថាក្រោយដាក់ស្ដាច់ បាទចន្លោះពេលអាចមួយអាទិត្យបាទក្រោយដាក់ស្ដាច់គឺវាអាចនឹងពងនៅក្នុង ពេលណាមួយ បាទបើយូរបំផុតគឺ10ថ្ងៃបាទបើសិនជាអាកាសធាតុមិនល្អបាទឬក៏អាហារមិនគ្រប់គ្រាន់មេខ្សោយយ៉ាងម៉េចយ៉ាងម៉ាគឺអាចដល់10ថ្ងៃបានមេវាចាប់ដើមពងណាអូខេ